ប៉ុន្តែមួយអែវ៉ៃឆ្ងល់ញ៉ាមួយត្រកចែកម៉ាស់ណាដើម្បីអូអន់ឆ្លងជំងឺអាថាមួយអទីសុខភាពដាក់មួយអូចំបាច់ចែកអូម៉ាស់អាកណម៉ាស់អាបូចែកសម្រាប់បណ្ណយអទីមេរោគត្រង់ដង្ហើមក្រន្តោខ្យាក់ហប់ពូកាពីអូអានអែឆ្លងជំងឺអាឡំបៈបណ្ណយតិណាថាពីនត្រកចែកម៉ាស់ពីនត្រកចែកអែអូវ៉ាត់អន្តរកណរោតុយត្រួលអែវន្តុយកេះពីនចែក ការចែកម៉ាស់ម៉ាញមុខ RIO គ្រប់គ្រាន់អស់ដើម្បីពិនបង្ការជំងឺអន់ឆ្លងគណៈពិនតារោតុយអានឯកយងយងឧសប៊ូទើករយ៉ាំឬទើកអកលរោតុយពេតពើពេតមកពេលពិនផ្សាក់ឬកញ្ឆៃជិះវៀងឡាំស្បាក់ស្ពតអូបណយអាទីជំងឺគ្រុនតោកផ្សាក់ហោសម្រាប់ព័ត៌មានបន្ថែមបាត់ពាក្យតងព្រលលេខមិនរៀងចិត្តកម្មដោយអូគុតលៀនផ្នែកក្រសួងសុខាភិបាលសហការលោកអង្គការសុខភាពពិភពលោក UNICEF